យ៉ាងម៉េចអូគ្នាយើងជួយថតផងរស្មីអឺលោកគ្រូខ្ញុំ start ហើយអត់អីអូខេអូខេបាទ outline សម្រាប់មេរៀនយើង បាទ confidence interval for population mean ដែលតាំងដោយនិមិត្តសញ្ញាអក្សរមួយណា when population standard deviation នេះដែលត្រូវបានគេស្គាល់ជាមួយនឹងអត់ស្គាល់ ចឹងគេវាស់ confidence interval ខណៈពេលដែលស្គាល់ standard deviation ឬក៏មិនស្គាល់ standard deviation ស្គាល់និងមិនស្គាល់គេអាចយកមកកណនាបានដូចគ្នាណាហើយ confidence interval សម្រាប់ proportion ណា pi ហើយជាមួយនឹងការ កំណត់ sample size អូខេនេះ point and interval estimation នេះចំណុចដែលសំខាន់នៅក្នុងមេរៀនយើងចូលដល់ខ្លឹមសារណា បាទខ្លឹមសារគឺនេះចំណុចទី1គឺ point estimation point estimation គឺជាចំណុចដែលនៅកដាលចំណុចកដាលតែតែមួយគត់ណាដែលយើងត្រូវកណនាចឹងចន្លោះដែលយើងជឿជាក់មាន lower confidence interval ជាមួយនឹង upper confidence interval ខាងឆ្វេងគេហៅ lower confidence interval ខាងស្ដាំគេហៅថា upper confidence interval ហើយកដាលគេហៅថា point estimation ចន្លោះរវាងពី1ទៅ1គឺស្មើគ្នា ពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងគាត់ណាគេចង់បានចន្លោះជឿជាក់និយាយពីចន្លោះជឿជាក់យើងជឿជាក់ប្រមាណភាគរយណាចំណុចហ្នឹងនេះគេ point estimation គេផ្ដោតសំខាន់ទៅលើ mean ណា mean ដែលតាំងដោយ1ហើយ sample size គឺ x bar sample size គឺ x bar ហើយ proportion ណាសមាមាត្រតាំងដោយអក្សរ2 2 ហើយ sample របស់វាតាំងដោយ p អានឹងគ្រាន់តែ warm up ទេ how much នេះ how much uncertainty is associated with point estimation of a population parameter ក្នុងការវាស់វែងទៅលើ parameter ក្នុងការវាស់វែងទៅលើ parameter អញ្ចឹងចំណុចដែល សំខាន់ សួរថាតើយើងវាស់វែងយ៉ាងម៉េច ហើយភាពច្បាស់លាស់និងមិនច្បាស់លាស់នេះ uncertainty ភាពច្បាស់លាស់និងមិនច្បាស់លាស់ហ្នឹងវាកើតឡើងយ៉ាងម៉េចតកតងជាមួយនឹង point estimation អូខេចំណុចទី2 interval estimation ចន្លោះជឿជាក់អានេះគេនិយាយពី point អានេះគេនិយាយពី ចន្លោះ ចន្លោះជឿជាក់វាស្មើប្រមាណនេះ interval estimation provide more information about population characteristic and then point estimate point estimate ណាចន្លោះជឿជាក់ចន្លោះជឿជាក់នៃក្នុងនេះគឺគេផ្ដល់ព័ត៌មាន អំពី លក្ខណៈនៃ population ណាលក្ខណៈនៃ population ជាជាងចំណុចមានន័យថា interval គេនិយាយពី ចន្លោះអញ្ចឹងគេអត់ផ្ដោតសំខាន់ទៅលើចំណុចទេគេនិយាយពី ចន្លោះ អញ្ចឹងគេចន្លោះគេប្រាប់ពីចន្លោះហើយយើងហ្នឹងគឺ interval អូខេចំណុចទី3និយាយពី interval estimate are called confidence interval នេះអញ្ចឹងនៅក្នុងការកណនាទៅលើចន្លោះគេឲ្យឈ្មោះថា confidence interval ហ្នឹងគ្រាន់តែជានិយមន័យមេរៀននេះបាទនិយមន័យមេរៀនបាទ interval and interval give a rank of value នៅក្នុងហ្នឹងគណៈពេលដែលគេនិយាយពីចន្លោះមានន័យថាវាឲ្យតម្លៃទៅលើអឺចន្លោះនៃតម្លៃណាមួយណាចន្លោះនៃតម្លៃណាមួយ take into consider នេះ variation in sample statistic from sample to sample គេអ្វីដែលយើងផ្ដោតសំខាន់ទៅលើ គេគិតគឺទៅលើបំរែបំរួល នៃ sample នីមួយនីមួយស្ថិតិ sample នីមួយនីមួយណាស្ថិតិ sample នីមួយនីមួយវានឹងមានការប្រែប្រួលអញ្ចឹងករណីវាប្រែប្រួលគឺយើងនឹងទទួលបានទិន្នន័យនឹងឯង ចំណុចទី2និយាយពី based on observation from one sample អ្វីដែលសំខាន់គឺផ្ដោតសំខាន់ទៅលើនេះករណីយ៉ាងគេឬក៏សិក្សាណាមួយណាករណីសិក្សាណាមួយ give an information about closeness to unknown population parameter ក៏ លក្ខណៈនៃការផ្ដាល់របស់វាគឺផ្ដាល់ឲ្យយើងស្គាល់ពី លក្ខណៈនៃការវាស់វែងទៅលើ population population ហើយចំណុចទី4 state in term of level of confidence interval អ្វីដែល គេលើកឡើង គឺ គេលើកឡើង នៅក្នុង ចន្លោះជឿជាក់ដែលគេផ្ដោតសំខាន់ទៅលើ ចំណុចនេះ លក្ខណៈនៃការជឿជាក់ ចំនួន3ណា ជា3 4អញ្ចឹងអាច3 4ជាទូទៅគេយកអា95%ដែលគ្នាយើងតែងតែសួរគ្រូនៅពេលដែលយើងចូលទៅក្នុងស្ថិតិចូលអឺចូលទៅក្នុងការវិភាគអឺនៅក្នុង Excel ថ្ងៃមុនឃើញថាអូ95 95 95អាហ្នឹងគឺ ពាក់ព័ន្ធគ្នាជាមួយនឹង confidence interval ណា confidence interval ណា95 confidence interval 99 confidence យើងជឿជាក់ទៅលើ99% ជឿជាក់ទៅ95%ប៉ុន្តែมันអាច can never be 100% confident វាមិនអាចមានអ្នកណាមួយជឿជាក់ទៅលើចន្លោះជឿជាក់នឹង100%ទេអាហ្នឹងគេលែងជឿជាក់អាហ្នឹងប្រកាសដែរហើយក៏គេមិនដែលវាតម្លៃដែរបើគណៈពេលដែលវា100%វា actually true អញ្ចឹងណាអាហ្នឹងអញ្ចឹងការវាតម្លៃទៅលើ population ឬក៏ sample មានន័យថាយើងទៅរកព័ត៌មាន នៅក្នុង slide ហ្នឹងគូសង្ខេបឲ្យវិញយើងតែរកព័ត៌មានទៅប្រមូលទិន្នន័យពី sample ឧទាហរណ៍ថា យើង ទៅប្រមូលទិន្នន័យនៅក្នុងអឺសាលាសាលាយើងមិនអាចធ្វើសម្ភារទាំងអស់ទេយើងមិនអាចធ្វើសម្ភារទាំងអស់គ្នាទេដែលយើងចង់ដឹងករណីសិក្សាណាមួយយើងលើកករណីសិក្សាណាមួយយកមកនិយាយយកមកនិយាយនៅពេលដែលយើងនិយាយយើង ទៅប្រមូលតិន្នន័យយើងមិនទៅប្រមូលទាំងអស់គ្នានិស្សិតទាំងអស់ទេដើម្បីវាតម្លៃយើងត្រូវរើស sample យកមកវិភាគយកមកប្រមូលតិន្នន័យអញ្ចឹង sample ចំនួន តាមលទ្ធភាពដែលអាចធ្វើទៅបានដែលយើងគិតតាម method តាម rule របស់យើងណាដល់ពេលយកមកហើយយើងវាតម្លៃដោយផ្អែកទៅលើ sample ហើយទាញ conclusion រហូតទៅដល់ population ដែលយើងវាស់វែងទៅលើ population parameter នេះឯងតោះណាដែលយើងទៅវាស់វែងកន្លែងហ្នឹង នៅពេលដែលយើងទៅវាស់វែងបានយើងជឿជាក់ថាទិន្នន័យរបស់យើងនឹងត្រូវប្រមាណភាគរយដែលយើងជឿជាក់វាអាចលំអៀងប្រមាណភាគរយប៉ិនมันអាច100%បានទេព្រោះយើងមិនបានទៅសម្ភាសនិស្សិតទាំងអស់ទេតោះនេះអញ្ចឹងបានចំណុចនេះគេលើករណីនិយាយទៅ can never be 100% confident no never never ever អាហ្នឹងណាអត់ដែរទេអូខេ ចំណុចជាឧទាហរណ៍ទៅលើការកណនាទៅលើ confidence interval population has មួយស្មើជាមួយប៉ុណ្ណេះជាមួយនឹង standard deviation ប៉ុណ្ណេះនៅក្នុងការប៉ាន់ស្មានទៅលើ population មួយ សំណុំសកលមួយត្រូវបានគេធ្វើឡើងនៅក្នុងនោះមានមួយស្មើជាមួយនឹង368ហើយជាមួយនឹង standard deviation 15ស្មើនឹង15 if you take a sample assay n ស្មើនឹង25 you know បើសិនជាយើងដឹងថាយើងទៅសម្ភាសណាយើងទៅសម្ភាសឬក៏យើង ដឹងចំនួន ទំហំនៃ sample size ដែល n ស្មើនឹង25នោះប្រកាសជាយើងដឹងពីចន្លោះជឿជាក់ណាចន្លោះជឿជាក់95%នៅក្នុងនោះគេយក368បូកឬក៏ដកហ្នឹងណា lower និង upper upper យើងបូកឡើង lower យើងយើងដក យើងដកយើងដកអញ្ចឹងនៅក្នុង sample mean ដែលយើងយកបូកដកគឺ ស្មើប្រមាណនេះ365បូកដក1.96គុណជាមួយនឹង15ឬលើនិយាយលើឬទី2នៃ25 លើរឹសទី2នៃ1.5ស្មើជាមួយនឹងចលប៉ុណ្ណេះ362.12នឹងស្មើនឹង337 373គុណនឹង88អឺ0.88 can contain 95% as sample mean ហើយគេនិយាយពីចន្លោះជឿជាក់95% 95%អញ្ចឹង95%គឺវាស្មើប៉ុណ្ណឹងដែលយើងកណនាទៅលើ confidence interval ណាមធ្យមស្មើប៉ុណ្ណេះអញ្ចឹងបូក0.88 បូកថែមតើបូកថែមចំនួនតួលេខនេះ បូកថែមឬក៏ដកយើងឃើញចន្លោះជឿជាក់អូខេអាហ្នឹងក្បួនធ្វើវាណា when you don't know ជាស្រ័យលោកគ្រូជាស្រ័យលោកគ្រូតកតងអាអាលេខហ្នឹងអាលេខហ្នឹងគឺឲ្យតែយើងកណនីរកចន្លោះជឿជាក់យើងត្រូវតែបូកអាលេខ1.96ហ្នឹងហើយអារឹសចែកជាមួយអារឹស25ហ្នឹងតារាទាំងអស់មែនលោកគ្រូ តិចទៀតដល់រូបមន្តវាឥឡូវគឺបញ្ជាក់បន្ថែម នៅខណៈពេលដែលយើងជឿជាក់90 99%អឺ95%នៅ ពេលដែលយើងជឿជាក់95%រូបមន្តវា default វាគឺ196ជានិច្ចហើយចែកជាមួយនឹង standard deviation គុណជាមួយនឹង standard deviation លើឬទី2នៃ20នៃ n លើរឹសទី2នៃ n លើរឹសទី2នៃ n ណាអត់ទូលគ្រូចាហើយរឹសទី2នៃ n ណាបើសិនយើងអាចបញ្ចេញពីរឹសបានយើងបញ្ចេញវាហើយបានយើងចែកធម្មតាមែនលោកគ្រូយ៉ាយើងយកមកបញ្ចេញពីរឹសហើយយកមកចែកមកអូខេស្មានតែគេទុកតែអញ្ចឹងអរគុណច្រើនលោកគ្រូអត់ទេ អឺអធ្យាស្រ័យលោកគ្រូចុះអាភិរយនៃការដែលជឿជាក់ហ្នឹងអាហ្នឹងប្រធានគេឲ្យឬក៏មិនឬក៏វាមានលក្ខណៈអីដែលសម្គាល់ថាពេលដែលវា95គឺយើងដឹងថាគិតវាជាមួយនឹង1.96ហ្នឹងមែនលោកគ្រូយ៉ា default របស់វាឲ្យតើគេកណនីទៅលើ confidence interval 95%ដឹងអាហ្នឹង100 1.96ចំណិច អញ្ចឹងមានន័យថាពេលដែលធ្វើកណិរំហាត់អញ្ចឹងអា confidence interval ហ្នឹងគឺគេដឹងទៅប្រាប់យើងមែនលោកគ្រូគេ ប្រាប់យើងថាកណិចន្លោះជ័យជាក់ប៉ុន្មានភាគរយ95%បើ95%យកអានឹងមកធ្វើទៅបាទលោកគ្រូបាទអរគុណច្រើនលោកគ្រូយល់ហើយ Okay when you you know you don't know មួយ you use x bar to estimate មួយ នេះនៅគណៈពេលដែលយើងអត់ស្គាល់មួយស្គាល់មួយឯងមួយអីគេ x បាអីគេរកស្មីមួយអីគេ បាក់ x បាអីគេបាទលោកគ្រូមួយអីគេ x បាអីគេ បាទលោកគ្រូមួយហ្នឹង standard deviation ហើយ x bar ហ្នឹងមើលម្ដងទៀតចាំឆ្លើយ មើលមើល អូលោកគ្រូមួយ ជា population មកមានអ្នកណា ជួយ គ្នាបាទលោកគ្រូមួយជីមីនហើយ x បាជា sample លោក ចិត្តត្រូវហើយមកជួយមកក្រឹកទៀតត្រូវហើយដាក់ម្នាក់ម៉ាត់អ្នកម៉ាត់នឹកឃើញឡើយ មកម៉ាត់ទៀតអឺបាទលោកគ្រូ មួយគឺជាមីនចំណែក x បាហ្នឹងគឺ sample លោកគ្រូស្មើមួយនឹងមីនហើយ x បាននឹងក្របបែកនៅលោកគ្រូ x បាននឹងមធ្យមលោកគ្រូប៉ុន្តែ មួយអត់ចាំផងលោកគ្រូពីរនឹងតែមួយលោកគ្រូពីរនឹងមានទាំងអស់គ្នាមិនមែនក្របបែកទេតែណាគ្រាន់មីនវាខុសគ្នាលក្ខណៈខុសគ្នា មើលអ្នកឆ្លើយត្រូវឲ្យ ពីរបន្ទុកមើលមើល តែឃើញលោកគ្រូអាហ្នឹងមីនទាំងពីរមែនលោកគ្រូយ៉ាមីនទាំងពីរមិនមែនក្របបែកទេអញ្ចឹងមួយមីនវិជ្ជមានដល់ពេល x បើមីនអវិជ្ជមានអូអត់ត្រូវទេឲ្យម្នាក់ទៀត1 2 3អានេះលោកគ្រូពេចបានជា sample statistic ចឹងវាអត់មានអ្នកឆ្លើយត្រូវមែនដល់កអញ្ចឹងប្រឡងដើរធ្លាក់ rail មួយកជាមីន x បាក៏ជាមីនតែមីនខុសគ្នា មួយមីនតោនមួយមីនស្នូលពោត mean town មានន័យតែសំដៅទៅលើ mean របស់ population mean ដែលគឺស្ដោបក្តោបសំខាន់ទៅលើករណីសិក្សារួមអាហ្នឹងគេហៅថា mean population តាំងដោយមួយហើយ mean របស់ x bar គឺជា mean របស់ sam sample ពេលដែលយើងទៅធ្វើការសិក្សាស្រាវជ្រាវយើងអាចទៅធ្វើទៅលើ population ហើយយើងធ្វើទៅលើ sample ស្គាល់ sample អត់ ស្គាល់ sample ពួកយើងដែរភ្លក់សឡហ៎ដែរលោកគ្រូហើយយើងភ្លក់មិននិយាយតិចមើលយើងភ្លក់មកចុងស្រុកព្រីហើយដល់ពេលហើយមិនទៅ យើងវិភាគម្លងមួយឆ្នាំលោកគ្រូ នឹងឯងដល់ពេលលកអាវពួកយើងទិញកអាវហើយលមើលសាយចង់វាយកសាយ M1 យកមកមកមកលដល់ពេលហើយរួច ទិញកអាវម៉ូតហ្នឹងសាយ M យើងលោទៅត្រូវអញ្ចឹងមានន័យថាម៉េចរាល់សាយអឹមនៅក្នុងខោអាវម៉ូតហ្នឹងមិនដែរយើងសន្និដ្ឋានថាម៉េចវាត្រូវនឹងត្រូវនឹងយើងទាំងអស់ចាយើងសន្និដ្ឋានទៅដល់ហូតដល់ឲ្យតសាយអឹមគឺ ចំយើងហ่ะចន្លោមួយឆ្នាំភ្លក់មិនភ្លក់មួយឆ្នាំទេភ្លក់មួយល្មម លោកមកល្មមហើយលោះហើយយើងសន្និដ្ឋានថាមួយឆ្នាំហ្នឹងពេញទាំងអស់អញ្ចឹងអានេះអាហ្នឹងការការកណនីការកណនីការស្វែងរកនិងការសន្និដ្ឋានអូខេអញ្ចឹងនៅក្នុងមេរៀននេះអឺវាលើសលើសពីអ្វីដែលយើងនិយាយនឹងឯងកំពុងតែនិយាយហ្នឹងគឺយើងលើសពីហ្នឹងត្រង់ថា នៅក្នុងហ្នឹងគឺយើងយកមធ្យមរបស់ population មធ្យមរបស់ sample យកមក ធ្វើការវិតម្លៃនឹងខាងលើគេយកករណីដែលគេស្គាល់មួយស្គាល់ population ស្គាល់មធ្យមរបស់ population ករណីដែលគេស្គាល់ទៅលើមធ្យមរបស់ x bar ឬក៏គេអត់ស្គាល់ទៅលើមួយ គេយក x bar ធ្វើការគណនាដើម្បីស្វែងរកអញ្ចឹងណាករណីហ្នឹងព្រោះករណីខ្លះគេអត់ទៅធ្វើ ទៅសួរទាំងអស់ទេ គេសួរតែបុគ្គលមួយចំនួនតូចណាដែលគេត្រូវក្នុងករណីសិក្សារបស់គេនឹង ដោយយើងភ្លក់ភ្លក់សឡមិនភ្លក់មួយឆ្នាំទេយើងភ្លក់យ៉ាងច្រើន2 3ស្លាបព្រាហ្នឹងមួយចានកូនចង្កឹះហ្នឹងអស់ហើយយ៉ាងច្រើនហ្នឹងភ្លក់អស់ហើយចុងក្រោយឆ្ងាញ់ណាដឹងឆ្ងាញ់ឆ្ងាញ់យើងដឹងហើយខោអាវក៏ដូចគ្នាអាហ្នឹងគេហៅថា sample អា sample ដែលយើងរកហើយយើងសន្និដ្ឋានថាអូនៅក្នុងមួយឆ្នាំហ្នឹងប្រកាសជាត្រូវហើយណាប្រកាសជាត្រូវចិត្តត្រូវមាត់ត្រូវអីហើយហើយចំពោះអឺ ខោអាវក៏ដូចគ្នា នៅក្នុងករណីសិក្សាផ្សេងទៀតក៏ដូចគ្នាដែរណាអូខេអញ្ចឹងចូលដល់យើងវិញករណីដែលយើងស្គាល់អត់ស្គាល់មធ្យមមួយហើយយើងស្គាល់ x បាឬក៏យើងដឹងថា x ចាយើងមាន x បាព្រោះករណីសិក្សាពេលដែលយើងទៅសម្ភាសទៅអីអាហ្នឹង x បាហើយយើងមកយកមកកណនីទៅលើមធ្យមមធ្យមរបស់ sample បញ្ជាក់ណាអត់មានអ្នកបានបន្ទុកទេ to estimate មួយនេះហ្នឹងណាដើម្បីវាតម្លៃទៅលើ មួយអូខេក្នុងក្នុងករណី x បាស្មើជាមួយនឹងប៉ុណ្ណេះ interval គឺស្មើប៉ុណ្ណេះ sin ដែល x បា sin 300ប៉ុណ្ណេះមួយនៅចន្លោះកណ្ដាលនោះ interval based on the sample size make correct estimation about 1ខណៈពេលដែលយើងប្រើអញ្ចឹង តម្លៃរបស់វាគឺយើងគិតថាវា ត្រឹមត្រូវហើយខណៈពេលដែលយើង ប្រើលក្ខណៈបែបនេះឯងអូខេអញ្ចឹងអឺចាំចំណុចហ្នឹងករណីដែលយើងកណនីទៅរក confidence interval គឺយើង ប្រើរូបមន្តខាងលើចំនួន1បូកដកនឹង196គុណជាមួយនឹង standard deviation ចែកឲ្យរឹសទី2នៃ n ករណីដែលវា contain 95%អូខេអញ្ចឹង when គណៈពេលដែលយើងអត់ស្គាល់មួយយើង ប្រើ x បាជំនួសមួយអូខេអញ្ចឹងបញ្ជាក់តែប៉ុណ្្នឹងទេនេះចឹងតាមរយៈរូបមន្តហ្នឹងគេយកមកកណនីកណនីទៅ x បាហើយមួយស្មើប្រមាណនេះ lower limit upper limit នេះគាត់គេដាក់ថាអូករណី x bar ស្មើប៉ុណ្ណេះ lower upper វាស្មើប៉ុណ្ណេះ content 1 content 1 content 1ដល់ពេលអាទី3នេះ អត់មាន1ទេ65នេះយើងមើលនេះ but when នេះ but what about the interval from other possible sample size of 25បើសិនជា sample size ខុសពី25មួយមិនមែនទេណាអត់មានមួយទេណាតម្លៃ upper lower របស់វា គឺ35 354.12ណា354.12 354.12មួយអត់ស្មើ x បា x បាស្មើប៉ុណ្ណេះ300អានេះ362.3 362.3អានេះ ចឹងនៅក្នុងនេះគេអត់សន្មត់ថាអឺ x បាដែល វានៅក្នុងក្នុងចន្លោះនេះគឺវាអត់មានមួយទេករណីដែលវា x បាវាទៀបបំផុតករណីទៀបបំផុតចឹងករណីទៀបបំផុតគឺมันបានទេណាអត់បានទេអូខេហើយចំណុចបន្តណា confident interval example ជាឧទាហរណ៍ជាឧទាហរណ៍ណា នៅក្នុងការអនុវត្ត sample size នេះ sample size of n in practice you only take one sample of size And in practice you do not know moi so you do not know if the interval actually contain moi មានគឺមិនមានអីយើង អត់ខ្វល់ទេសំខាន់យើងយកមកកណនី However you do know that នេះទោះជាបីទោះបីជាយ៉ាងណាក៏ដោយក៏យើងត្រូវតែដឹងដែរនៅក្នុងចំណុចនេះគឺ95%ដែលយើងត្រូវតែកណនីណា That's based on one sample size you actually selected you can be 95% confident interval contain 1ដែល មាន95%អញ្ចឹងត្រូវតែចាំ z នៅក្នុង95%គឺស្មើជាមួយនឹង1.96ចំណុចហ្នឹងគាត់លក្ខណៈបន្ថែមណាហើយចាំមើលឲ្យស្ដាប់ estimate progress ក្នុងការវាតម្លៃទៅលើ population អាហ្នឹងឲ្យយល់ពីមេរៀនសិនហើយលក្ខណៈនៃការកែអានីលក្ខណៈចរិតផ្សេងផ្សេងនៅក្នុងការវាតម្លៃ estimation យើងអាចជជែកបន្តក្រោយក្រោយក្រោយទៀតនេះរបៀបធ្វើ sample random ដែលគេយកកណនីទៅឃើញ x bar ស្មើប៉ុណ្ណេះ population mean មួយ is unknown យើងអត់ស្គាល់ population mean ទេនេះមធ្យមរបស់ population mean គឺមួយនេះឯងដែលគ្នាយើង តែស្អីគេលោកគ្រូអាមីនហ្នឹងអាមីនអាក្របបែកហ្នឹងមិនទេ I am 95% confident that មួយ is between ចន្លោះពី40ទៅ60អ្វីដែលគេជឿជាក់គេថានៅក្នុងលេខ ដែលគេកណនាទៅគឺលេខបាគឺស្មើជាមួយនឹង50អញ្ចឹងគេសន្និដ្ឋានថាមួយហ្នឹងវានៅចន្លោះពី40ទៅ60ហើយណាមួយ នៅចន្លោះហ្នឹងណានៅខណៈពេលដែលយើងអឺវាតម្លៃអូខេ point estimation បូកឬក៏ដក critical value plus standard error general format formula រូបមន្តទូទៅណារូបមន្តទូទៅ របស់ confidence interval ដែលយើងកណនា endpoint estimation បូកដកជាមួយនឹង critical value អាហ្នឹង z value ដែលគេយកឲ្យមិញហ្នឹងមួយ standard error អូខេអីគេ point estimation critical value ហើយ standard error អូខេនេះគេថា point estimation is a sample statistic estimating the population parameter of interest នេះ ចំណុចនៃ point estimation ការវាការប៉ាន់ស្មានទៅលើចំណុចនៃតនន័យហ្នឹងគេថា គឺជានេះស្ថិតិនៃការប៉ាន់ស្មានរបស់ population របស់ sample ដែលវាស់វែងទៅលើ population ចំណុចទី2 critical value នេះត្រា is a table value នេះជាតម្លៃនៅក្នុងតារាងមួយដែលផ្អែកសំខាន់ទៅលើបំណែកចែកនៃ sample ចំណុចទី3គឺ standard error ភាព error នេះ standard deviation of point estimation ការអឺការគម្លាតស្តង់ដានៃអឺ point estimate អាហ្នឹងបាទនឹងបកប្រែ ចំណុចនៃ ការប៉ាន់ស្មានណាហ្នឹងនេះ confidence interval level we contain unknown population a percentage less than 100%ជាទូទៅ ភាគរយរបស់វាគឺទៀបជាង100%มันអាច100%ទេណា ករណីដែលយើង unknown នេះ unknown confidence interval ទៅលើ1ដល់ alpha ណា confidence level គណៈពេលដែលវាមាន95% also written ជា1ដល់ alpha ស្មើនឹង95%ហ្នឹងណា so alpha ស្មើនឹង0.05 alpha ស្មើនឹង5%ចាំណាបើ confidence 95 alpha ស្មើជាមួយនឹង5%បើ បើ confidence interval 90% alpha ស្មើនឹង10%អាហ្នឹងវា alpha ហ្នឹងដូចជាចំណុច error អញ្ចឹងចំណុចតែវាខុសដែលគិតថាវាប្រះចាក់ពីជំនឿជាក់របស់យើងអញ្ចឹងឬក៏យើងថាិន្នន័យរបស់យើង ខូច90ល្អ95%បើ ខូចខូចតែ5%អីទេអញ្ចឹងអាចចំណុចខូចនឹងឯងអូខេអញ្ចឹង គេអាចសង់គេអាចអីបានណាក្នុងការកណនីតានេះ confidence interval ដែលយើងត្រូវប្រើ confidence interval ដែលមាន population មានទាំង known និង unknown នេះអញ្ចឹងតាមតារាងនេះវាមានពីរណា population មានដើម្បីវាតម្លៃយើងត្រូវមើលទៅលើ standard ទាំងស្គាល់ទាំងមិនស្គាល់អូខេអញ្ចឹងរបៀបរតាមរូបមន្តនេះណារូបមន្ត x បាបូកដក z អាល់ហ្វាណាអាល់ហ្វាចែកនឹង2គុណជាមួយនឹងតែតាលើឫសទី2នៃ n ណា where x បាជា point estimation z alpha លើ2 is normal distribution critical value តម្លៃ z ដែលយើងតែរកឃើញអញ្ចឹងតម្លៃ z ដែលយើងរកឃើញ ជាតម្លៃដែលមាន នៅក្នុងតារាងព្រោះនៅក្នុងមេរៀនអឺ normal distribution ដែលយើងបានរៀនកន្លងមកនេះគឺ Z នឹងឯងហើយបើចង់រៀនមេរៀន confidence interval តើតចេះមេរៀនបំណែងចែក normal សិនចេះរកតម្លៃ Z សិនអូខេនេះតោះអត់ខុសគ្នាប៉ុន្មានទេណាជាមួយនឹងបំណែងចែក normal នេះ consider 95% confidence interval នៅខណៈពេលដែលយើងកណនាទៅលើ95%នៃ confidence interval គេអាចសរសេរថា1ដល់ alpha ស្មើជាមួយនឹង95ដូច្នេះ alpha ស្មើនឹង0.05ឬក៏5%ចន្លោះជឿជាក់ដែលយើងជឿជាក់គឺចន្លោះនេះទៅចន្លោះនេះណាពីចន្លោះក្រហមបន្ទាត់ នេះគឺចន្លោះនេះតិន្នន័យនៅខាងក្នុង អត់មានខុសទេតែខាងហ្នឹងដែល z ស្មើនឹង alpha លើ2 ណា z ស្មើនឹង alpha លើ2ស្មើខាងនេះដក1.96ខាងនេះ1.96ខណៈពេលដែលយើងកណនាចន្លោះនេះគឺជាចន្លោះដែលយើងជឿជាក់នៅខាងក្នុង ខាងនេះចំណុច error ទៅណាចំណុច error អញ្ចឹងសរុបរួមនៃទិន្នន័យខាងត្រង់ចំណុចនៃដែលយើងដៅក្រហមនេះត្រង់ចំណុចដក1.96ជាមួយនឹង1.96នេះខាងក្រោមគេហៅថា lower confidence limited limit ឬក៏ upper confidence interval អញ្ចឹងមួយ upper មួយ lower មួយ upper មួយ lower ណាចឹងចាំជានិច្ចកម្រិតនៃការដៅពីចំណុចហើយពីចំណុចនេះមកសូនគឺស្មើគ្នាណា probab ហ្នឹងហើយបើបាត់ជា2ទៅត្រួតស៊ីគ្នាកន្លែងហ្នឹង មកនេះ commonly used confidence level A90 95ជាមួយនឹង99ជាទូទៅនៅក្នុងការកណនាទៅលើ confidence interval គេប្រើជាទូទៅគឺ3ចំណុច90 95 99ដែលយើងយកមកកណនាណាជាទូទៅគេស្វែងរក95% 99%ជាមួយនឹង90%យកមួយណាអញ្ចឹងណា ជាទូទៅការកណនីគឺវាផ្អែកទៅលើ researcher អ្នកចង់ដឹងថាអូខេបើ90%ទាញបាន វាមិនដែរនេះអានេះ95អញ្ចឹងបើ90%សល់ទិន្នន័យប៉ុន្មានអញ្ចឹងណានេះអញ្ចឹងបើសិនជា90%អាទិន្នន័យនេះកាន់តែរួមតូចវាអាចមកត្រឹម ឧទាហរណ៍ណា វាត្រូវតែស្មើគ្នាអញ្ចឹងឧទាហរណ៍ថានេះ95អានេះ90អញ្ចឹងគូឧទាហរណ៍ត្រឹមចំណុចនេះអញ្ចឹងទៅហើយកន្លែងពីកន្លែងនេះទៅកន្លែងនេះគឺស្មើគ្នាណាអញ្ចឹងអាយ៉ាវាចហើយដូចគេណោហើយណានេះ ពួកយើង ដែរលេងកន្ទុយលេខអត់ពួកយើងហេឡូមិនស្ងាត់ឈឹងអញ្ចឹងពួកយើងដែរលេងកន្ទុយលេខអត់អត់ទេគ្រូឡប់លោកគ្រូអ្នកលេងកន្ទុយលេខហើយចង់ចាក់ឲ្យត្រូវរាល់ថ្ងៃហ៎អត់នេះអត់ នេះអត់ចង់ឈ្នះចង់ចំណេញអីចឹងបើមួយឆ្នាំចាក់ម្ដងនេះចាញ៉ាឥឡូវចង់ចង់ចាក់ឲ្យត្រូវរាល់ថ្ងៃអត់ចង់លោកគ្រូចង់វាណាចង់រកចំណូលអត់ឥឡូវមកលោកគ្រូបង្កតអត់លោកគ្រូលឺសំឡេងឆ្ងាយឆ្ងាយណា ទិព្វនឹងមានតែជាជាទិព្វចឹងចេះចឹងចេះតបងលុយរៀនអាចត្រូវឆ្នាតរាល់ថ្ងៃបានណាចឹងអ្នកចង់ចេះតាក់តងគ្រូចឹងគឺពាក់ព័ន្ធសូមរៀនឲ្យចេះគ្រូបងលុយតាមគ្រូណា តើនេះរៀនស្ថិតិអាចចាក់ឆ្នោតត្រូវណាហើយចង់ចេះចង់ចង់ដឹងចង់អីអាហ្នឹងវិធីកាត់វិធីផ្លូវកាត់ដែលយើងអាច រលុយបានលឿនប៉ុន្តែក៏វាហានិភ័យដែរតើនេះបើយើងចង់បានលឿនទៅវិញក៏លឿនបានក៏លឿនបាត់ក៏លឿនគ្រាន់តែប៉ុណ្្នឹងទេ តែបើសិនជាយើងថាជាអ្នក take risk អូខេហើយហ៊ានស៊ីហ៊ានសងអាហ្នឹងអត់បញ្ហាទេណាអាចពេលខ្លះអាច បានលុយធូរដែរហ្នឹងសម្រាប់អ្នកចង់រៀនឥឡូវរៀនតាក់ទងគ្រូចង់ចេះតើណែចឹងបើអ្នកចង់ចេះហើយអាហ្នឹងគឺពាក់ព័ន្ធគ្នាជាមួយនឹង confidence interval នឹងឯងដែលយើងអាចលើកយកមក សិក្សាយកមកនិយាយអាហ្នឹងគ្រាន់តែប្រហើប៉ុណ្ណឹងបានហើយកុំឲ្យយើងគ្រូបរៀន business ទៅជារឿងអីផ្សេងប៉ុន្តែយើងអាចយកនឹងធ្វើ business បានតោះនេះនេះដោយសារអីគឺនិយាយទិន្នន័យក៏មិនដែល បាន100%យើងមិនអាច បើ100%សម្រាប់100%វាបានប៉ុន្តែវាអត់ចំណេញតោះនេះ100%យើងចង់បើចង់អានេះតិន័យយើងអាចទទួលយកបានតាម90ឬក៏វាមិនដែលថា100%ពេញលេញទេតិន័យប៉ុន្តែចំពោះរឿងរស៊ីកតុយលេខអាចបាន100%ប៉ុន្តែអត់ចំណេញអាចចំណុចដែលអត់ចំណេញនឹងហើយដែលគេអត់និយាយដែលគេអត់និយាយថាវា100%ត្រូវត្រូវ តែអត់ចំណេញតោះនេះព្រោះវាមាន លក្ខណៈរបស់វាចំណុចមួយដែលយើងសំខាន់ គឺយើងទាញនេះចន្លោះ90 90%កាន់តែចន្លោះជឿជាក់យើងកាន់តែតូចផលចំណេញយើងកាន់តែធំអាហ្នឹងណាអាហ្នឹងកាន់តែតូចផលចំណេញយើងកាន់តែធំហើយអានេះកាន់តែធំជឿជាក់ចន្លោះជឿជាក់កាន់តែធំធ្វើឲ្យផលចំណេញយើងកាន់តែតូច អាហ្នឹងយើងយកមួយណាហើយវិភាគខ្លួនឯងណាសម្រាប់អ្នកលេងភាគហ៊ុនអីដូចគ្នាយើង ពេលយប់នេះដូច មានអ្នកលេងភាគហ៊ុនមិនដឹងថាថ្នាក់យើងមិនដឹងថ្នាក់ផ្សេងទៀតទេណាគ្រូមានអ្នកសួរអាសាសួរប៉ុន្តែមិនដឹងថាយប់ថ្នាក់យើងថ្ងៃហ្នឹងឬក៏ថ្ងៃមុននេះថ្ងៃថ្នាក់ផ្សេងទេគ្រូភ្លេចទៅអ្នក តែងតែសួរគ្រូពីទីផ្សារហ៊ុនទីផ្សារអីយើងទេទេស្លាយថ្ងៃនេះអញ្ចឹងក៏អត់ខុសគ្នាដែរ ចឹងបបាយមកលេងនៅក្នុងស្រុកនេះមើលយ៉ាងម៉េចវិញអានេះពាក់ព័ន្ធជាមួយនឹងចន្លោះជឿជាក់អូខេតោះទៅទៀតចឹង90 95ណា90 95និង99នេះចឹងគណៈពេលដែលយើងជឿជាក់ទៅលើ95%អានេះជាទូទៅ commonly ជាទូទៅណា ដែលគេយកមកជឿជាក់អញ្ចឹងនៅក្នុងនេះវាសួរថាមានច្រើនអត់មានមិនអត់ទេ នេះ980 90 95 98 99មានដល់6ជាងអីទៀតក៏មានដែរអាស្រ័យលើយើងជាអ្នកយកមកកណនាទេអញ្ចឹងណាប៉ិនជាទូទៅដែលគេប្រើគឺនេះ95 99ជាមួយនឹង90%ហ្នឹងដែលគេយកមកប្រើជាទូទៅ នៅក្នុងស្ថិតិក្នុងការវិភាគ99.99 99.9ណាអាល់ហ្វាស្មើប្រមាណអានេះ error តែ1%ទេ អានេះ error តែ1%ទេអានេះ1%ជាងអញ្ចឹងយើងមើលតាមជាក់ស្ដែងអីអានេះ99អានេះ1%តែអានេះ0.5%ប្រមាណភាគរយណាណា0.5ប្រមាណទេអត់ដល់1ទេអា2ក្រុមនេះអត់ដល់1ទេអញ្ចឹងណាចឹងខណៈពេលដែលយើងកណនីយើងជឿជាក់ លើចន្លោះនេះដែលយើងធំធំដែលគេប្រើតោះលក្ខណៈបន្តទៅលើ confidence interval នេះ confident interval confident interval and level of confidence នេះគេចង់បញ្ជាក់លក្ខណៈជាក់លាក់ទៅបន្តណា sampling distribution of mean គេចង់បញ្ជាក់លើលក្ខណៈយើងនៅក្នុងពេលដែលយើងកណនាដោយរូបមិញអញ្ចឹងនេះរូបនេះគឺពេលដែលយើងកណនាយើងរកគឺត្រូវគូរូបទៅលើ confidence interval តកណនាតាមរូបមន្តហ្នឹងហើយយកតិន័យហ្នឹងដាក់ចូល ខាងនេះ alpha លើ2ខាងនេះ alpha លើ2ដោយសារវាមានកតុយ2អញ្ចឹងវាត្រូវចែកជា2ខាងនេះមកកតុយខាងនេះមកកតុយអញ្ចឹង x bar interval estimation from x bar ដកអានឹងដកបូកអញ្ចឹងតែគេសរសេរបូកដកក៏បានដែរបូកដកដកបូកសេតែមួយខ្ជិលសេច្រើនតែយើងកណនីកណនីអាដកផ្សេងអាបូកផ្សេងឃើញប៉ុន្មានបូកបើប៉ុន្មានដកអញ្ចឹងយកមកកកណនី confidence interval level កណនីតែវា100% of interval constructed contain 1 alpha គុណនឹង100% do not do not វាអត់មាននិយាយទៅករណីហ្នឹងគឺវាអត់មានទេចឹងគេអត់និយាយតែម្ដងណាកន្លែងហ្នឹងតោះឧទាហរណ៍ sample of នេះ11 sequence from large normal population has a mean resistance resistance ចំនួន2ចុចប៉ុណ្ណេះអូម we know from past testing that population standard deviation is ប៉ុណ្ណេះអូម determine 95%នៃ confidence interval ទៅលើមធ្យមដែល មាន resistance មានន័យថាវាមានបំរែបំរួល នៃទិន្នន័យនឹងទាំងអស់និយាយពី resistance នឹងនៅលើ population និយាយពីបំរែបំរួលថាតើវាស្មើនឹងប្រមាណ និយាយពីនេះរូបភាពប្រេស្តង់នេះសៀខ្វីសៀខ្វីនៅក្នុងការកណនីអីផ្សេងផ្សេងហ្នឹងចាខ្ញុំមើលវាបំរែបំរួលមិនឧទាហរណ៍តាមរយៈរូបមន្តហ្នឹងយើងមានដំណោះស្រាយ x បាស្មើបូកដក z អាល់ហ្វាលើ2គុណជាមួយនឹងតតា លើរឹសទី2នៃ n ចាំមកកណនីឃើញប៉ុណ្ណេះមួយស្មើនៅចន្លោះនេះណាបានហើយ យើងបកស្រាយមានន័យថាម៉េចនៅក្នុងចង្វាក់ហ្នឹងសំខាន់មួយទៀតស្ថិតិកណនីឃើញហើយចេះបកស្រាយណាឃើញតន័យជា ទូទៅ ភាច្រើនអ្នកខ្លះគាត់ចេះតែវិភាគឯងអ្នកខ្លះគាត់ចេះ tool ស្ថិតិឆែអីចឹងទៅគាត់វិភាគចេញជាលទ្ធផលមកប៉ុន្តែតិនអត្តន័យយ៉ាងម៉េចអត់ចេះទេនៅ ក្នុងការរៀនស្ថិតិវាមាន level របស់វាហើយអ្នកធ្វើ research ក៏ខុសគ្នាដែរអញ្ចឹងរឿងដែលសំខាន់យើងបានតិន័យហើយយើងចេះ analyze បន្ទាប់ពី analyze ហើយចេះ interpret ចឹងនៅក្នុងនេះយើង analyze រួចហើយថា confidence interval មួយនេះនៅចន្លោះពី1.9932ទៅ2.4068មានន័យថាម៉េចនេះយើងជឿជាក់យើងជឿជាក់95%នៃមធ្យមវាស្ថិតនៅវាមានបំរែមរួលស្ថិតនៅក្នុងចន្លោះនេះដល់ចន្លោះនេះ និយាយពីឆ្នោតវិញបន្ទាប់ពីយើងកណនីហើយយើងឃើញថាប្រកាសជាលទ្ធផល ឆ្នោតវាស្ថិតនៅក្នុងចន្លោះពីចំណុចនេះទៅចំណុចនេះហេយ៉ាត់រៀនតិតិចេះចាក់ឆ្នោតណាគូចម្រើនមិនបរៀននៅចាក់ឆ្នោតទេប្រាប់ទៅហើយតិចេះចាក់ឆ្នោតដោយសារគូចម្រើនណាកណីជាក់ស្ដែងអូខេ true mean may or may not be in this interval 95អស់ will contain the true mean 95%ចឹងបាច់ខ្វល់ទៅលើ clear នេះទេគ្រាន់តែថា ពេលខ្លះវាមាន ពេលខ្លះវាអត់ប៉ុន្តែជាទូទៅគេត្រូវជឿជាក់ថា95%វាមានករណីហ្នឹងវាអាចមានមានប៉ុន្មានភាគរយ មាន អាអា5%ដែល error ហ្នឹងណា5%ដែល error ហ្នឹងវាអត់វាអត់មាន អូខេអេ slide មុនតដែល Do you ever truly know គេសួរថាតើយើងប្រកាសថាយើងស្គាល់ standard deviation ប្រកាសទេថា probably not មិនប្រកាសទេ មិន100%ទេអញ្ចឹង in usually all real world business situation data is not unknown ណាខណៈពេលដែលយើង គិតទៅលើស្ថានភាពទូទៅ នៅក្នុង ស្ថានភាពវិស័យចំនួនជាដើមជាទូទៅគឺយើងមិនដែលស្គាល់ទៅលើ standard deviation ទេអានេះ standard deviation នេះគឺរបស់ population ណានេះអសអញ្ចឹងណាតែតាហ្នឹងណាគឺ population មិនមែនរបស់ sample ទេជាទូទៅយើងដឹងរបស់តែ sample ទេ where situation data is known មួយ is also known mean to calculate data you need to know មួយនេះខណៈពេលដែលយើងស្គាល់យើងស្គាល់ទាំងពីរស្គាល់ទាំង data ស្គាល់ទាំង មួយអញ្ចឹងយើងត្រូវតែប្រើ if we truly know មួយ there would be no need to gather sample estimation it ណានៅខណៈពេលដែលយើងមានមួយហើយមិនបាច់ទៅទៅរកអីទៀតទេមិនបាច់ទៅរក sample ទេរឿងដែលសំខាន់គឺយើងទៅរក sample ដើម្បីវាតម្លៃទៅលើមួយប៉ុន្តែបើយើងមានមួយហើយមិនបាច់និយាយទេយើងមានទាំងអស់ហើយតន់ Okay តោះ confidence interval for you unknown គណៈពេលដែលយើងអត់ know ស្គាល់ population standard deviation តើត្រូវបានជំនួសទៅដោយ S S នេះគឺ standard deviation របស់ Sam sample ហើយមួយទៀតគឺគេ use extra uncertainty S is variable from sample size S ហ្នឹងគឺរូបមន្តដែលគ្រូតែងតែឲ្យយើងកណនា នៅក្នុងមេរៀនទីទីទី2ទី3ទី3 ទី2និយាយហើយរ x bar រ std ណាតាំងដោយអក្សរ s នឹងឯងអូខេ so we use t distribution to instead of normal distribution គេរកកណនីទៅលើ assumption ទៅលើ t នេះ តាំងដោយអក្សរ t x bar បូកដកនេះប្រើប្រើ t t distribution នៅគណៈពេលដែលយើងចង់ទៅរក ពីមុនមកយើងស្គាល់យើងអីយើងអាចរកតាមសិទ្ធតែគណៈពេលដែលយើងអត់ស្គាល់ unknown population យើងប្រើតាមបំណែងចែក t use student t distribution អឺស្ថិតិដែលកាពិតអា t distribution t distribution ហ្នឹងគឺរកឃើញដោយនិស្សិតដែលរៀនហើយក៏ដាក់ឈ្មោះ t distribution ទៅបំណែងចែក t អាមុនបំណែងចែកសិទ្ធអានេះរកតាម confidence interval ទៅលើបំណែងចែក t តែមើលតារាងទេ ណាវាតេអោតេតេនឹងវាលក្ខណៈបើវាដូចសិតចឹងចេះមើលសិតចេះមើល t ដូចគ្នាណា is critical value for t distribution with under 1 degree of freedom and area of alpha លើ2 in each tail នៅកន្ទុយនីមួយនីមួយអូខេចឹងគេនិយាយពី លក្ខណៈនៃ degree of freedom t is family of distribution t កន្ទុយ1 t គឺជាតម្លៃមួយដែលផ្អែកទៅលើ degree of freedom number of នេះ degree of freedom សេសេអសកាត់ថា df ស្មើនឹង n ដក1លក្ខណៈរបស់វា ខុសគ្នាបន្តិចណា ខុសគ្នាត្រង់ថា ចេះមើលតារាងមួយមួយ n ដក1ណាផ្អែកទៅលើ degree of freedom number of observation are free to vary after sample mean has been calculated យើងកណនាទៅលើ sample យើងដឹងថា sample មានចំនួនប៉ុន្មានដើម្បីរក degree of freedom យក n ដក1ទៅឃើញ degree of freedom ហ្នឹង អញ្ចឹងតើរ degree of freedom ទៅមើលតារាង ឃើញចំនួន នៃ បំណែងចែកធីអូខេឧទាហរណ៍ degree of freedom suppose mean of n ស្មើ3 ស្មើ3 number is 8 yeah. number of observation that are free to vary after sample mean has been calculated តាំង x ស្មើ7 x អងស្មើ7 x ដឺស្មើ8អញ្ចឹង x 3ស្មើប្រមាណបើសិនជា mean 3បើសិនជា mean នេះ mean មាន3តម្លៃគឺ8អញ្ចឹងអាហ្នឹង mass b 9 then x b ស្មើ9ណាតែគេ ដែលគេសន្និដ្ឋាននេះ x 3 is not free to vary នេះ n ស្មើ3 degree of freedom n ដក1ណាស្មើ2 2 value can be any number but the set is not free to vary for given mean ចឹងអ្វីដែលសំខាន់គឺយើងចេះបូកដកទៅឲ្យទៅយក n មកដកយក n n ស្មើប៉ុន្មានយកមកដក1ទៅឃើញ n ដកប៉ុន្មានស្មើឃើញ1ឃើញយកមកដក1 n ដក1ចំណិច ចឹងយើងមិនបាច់ចាំគិតលំដាប់នេះក៏បានដែរណាមិនបាច់គិតលំដាប់ទេរឿងសំខាន់ចេះរក degree of freedom យក n ដក1ទៅឃើញអាហ្នឹងចាំចំណុចទៅបានហើយលក្ខណៈនៃបំណែងចែក T T distribution T distribution វារៀងដូចគ្នាប៉ុន្តែនៅតែវាប្រែប្រួលទៅតាមអឺ degree of freedom ខណៈពេលដែល T degree of freedom ស្មើអឺកាន់តែតូច អឺកាន់តែធំក្បាលរបស់វាកាន់តែស្រួចឡើងលើ កាន់តែតូចអាអាអានេះនេះកាន់តែទាបរៀងជាកណ្ដឹងហ្នឹងកាន់តែទាបណាអាហ្នឹងបំណែកចែក normal បែប T T distribution លក្ខណៈរបស់វាខុសគ្នាត្រង់ហ្នឹងណា T នៅពេលដែល degree of freedom ស្មើ5នេះពណ៌ក្រហមឡើងដល់13 វារៀងទៀលរៀងស្រួចឡើងលើតិចឡើងលើសពី13ទៅទៀតកាន់តែឡើងទៅឡើងទៅទៅអញ្ចឹងយូរយូរកាន់តែស្រួចទៅណាមានរៀងជា bell shape ដូចគ្នាអូខេតែគូតើទៀតហើយបាទលក្ខណៈនៃការទៅមើលទៅលើតារាង T student T table នេះ upper tail area ណាយើងយើងយើងទៅមើល upper tail ប៉ុន្តែនេះគេផ្អែកទៅលើការកណនាទៅរកមកផ្នែក ដែលយើងទៅរករបៀបរកតាម n គណៈពេលដែល n ស្មើ3 degree of freedom ស្មើ2អញ្ចឹងរឿងដែលសំខាន់វាស្របគ្នាជាមួយនឹង alpha ស្មើប្រមាណនេះ alpha លើ2ស្មើ0.25អឺ0.5 alpha alpha លើ2ស្មើនឹង0.05អញ្ចឹងយើងយកមកទៅរងតារាងអញ្ចឹងផ្អែកទៅលើ តារាងក៏អត់ខុសគ្នាប្រមាណជាមួយនឹង z value ដែរ z value យើងកណនីរកឃើញប៉ុន្តែយើងនៅនេះពឹងផ្អែកទៅលើ degree of freedom degree of freedom នៅខាងឆ្វេងហើយនឹងខាងនេះគឺ alpha ខាងស្ដាំជួលខាងនេះជួល alpha ខាងនេះជួល degree of freedom ds ចឹង ds នៅពេលដែលយើងយក n ដក1ទៅឃើញតាមហ្នឹងហើយចឹងឧបមាថា n ស្មើ3 degree of freedom ស្មើស្មើ2 ហើយគេឲ្យរក alpha ហ្នឹងស្មើប្រមាណ alpha ណាគឺ alpha គឺ n11 ដែលកៅជឺចន្លោះជឺជាក់95%បើ95%ណា95%នោះ alpha ស្មើជាមួយនឹង5% 5%ណា5%យកមកចែកទៅឃើញ0.0 0.5 alpha លើ2ស្មើ0.05អញ្ចឹងយើងធ្វើចំណោលកែងមក0.05 ម្លាក់មកឃើញនេះគឺជាចម្លើយរបស់ T distribution table ណាកាឡាផ្ទៃនេះកាឡាផ្ទៃដែលពណ៌ពណ៌បៃតងពណ៌ខៀវហ្នឹងឯងអញ្ចឹងអត់បាក់មកនេះហើយគេកណនីជាទូទៅ ទៅលើបំណែងចែកទៅលើ level of confidence interval ពី80%ទៅដល់99%អញ្ចឹង គេឧបមាថាអឺ degree of freedom ស្មើ10មក20ស្មើ30នេះ10 20 30 10 20 30អញ្ចឹង degree of freedom តែមើលឲ្យឃើញតួលេខអញ្ចឹង t ទៅ z n increase អូខេអញ្ចឹងគេចង់ប្រៀបធៀបជាមួយនឹង z value នៃការប្រៀបធៀបនឹងថា t នឹងម៉េចអីម៉េច អូខេតោះចឹងគូបង្ហាញប៉ុណ្ណេះនឹងការកណនីនឹងការធ្វើយើងងាកបន្ត sample អី confidence អីនេះជាឧទាហរណ៍ក្នុងការកណនីទៅលើ T ណាដូចគ្នា confidence interval អី confidence interval ទៅលើ mean moon នេះអូខេតោះអានេះ proportion ចាំតទៅក្រោយចាគូដូចជាហត់ពេកហើយ អានេះតាមសមាមាត្រ proportion ទៅលើ សមាមាត្រនៃ2ការកណនាទៅលើ confidence interval ឯជាដើម confidence interval សម្រាប់សមាមាត្ររកសមាមាត្រវិញអញ្ចឹងជាសមាមាត្រគេយកអីធ្វើអីនៃ standard deviation តាម rule standard deviation ស្មើជាមួយរើសទី2ហ្នឹងការរកតាមសមាមាត្រ we will estimate with sample data នេះរកសមាមាត្រម្ដងអូខេអញ្ចឹងចលុះរូបមន្តហ្នឹង ដែល z ស្មើប្រមាណ confidence interval ទៅលើ n point នឹងដូចគ្នាណាឧទាហរណ៍ random number អស់100 so that 25 are left hand and form 95 confidence interval for true proportion of left hand គេថាគេទៅរើសមនុស្ស100នាក់បានបង្ហាញថា25នាក់ប្រើដៃឆ្វេងនេះហាអ្នកឧទាហរណ៍ថានិស្សិត100នាក់ទៅទៅសម្ភាសមើលឥឡូវ25នាក់ប្រើដៃឆ្វេងហើយ អញ្ចឹងគឺជឿជាក់95%ចូលរកសមាមាត្រនៃការអ្នកដែលប្រើអឺដៃឆ្វេងនេះនេះតាមរូបមន្តហ្នឹង n np ណា np 100គុណជាមួយតាមរូបមន្តចុះឡើងចុះឡើងទៅឃើញណាផាយនៅចន្លោះពី0ចុចប៉ុណ្ណេះទៅ0ប៉ុណ្ណេះ make sure that the sample is big enough ណារូបមន្តតាមសមាមាត្រអានោះ z អាមួយទៀត t ហើយជាមួយនេះ proportion សមាមាត្រណាយកមកកណនីដូចគ្នាតាមរូបមន្តដែលយើងរកអានេះ p ម្ដង p នៃ z រឹសទី2នៃ p កតាឲ្យ1ដក p ចែកជាមួយនឹងរឹសទីរឹសចែកជាមួយនឹង n នឹងតាមរូបមន្តដូចគ្នាអូខេ interpret ការបកស្រាយ95%ជឿជាក់ទៅលើ ភាគរយដែលអ្នកប្រើប្រាស់នៅក្នុងនោះគឺនៅចន្លោះ ពីពីនេះទៅដល់ប៉ុណ្ណេះ95%ចន្លោះអ្នក ដែលប្រើប្រាស់ដៃឆ្វេង គឺ មាន16.51%និង33ចន្លោះនៅក្នុងចន្លោះហ្នឹង rank ឧទាហរណ៍តែជាតិន័យមួយគួរសមដែរណា although the interval from ប៉ុណ្ណេះទៅប៉ុណ្ណេះ maybe not certain វាមិនច្បាស់លាស់វាមិនពិតប្រាកដទេព្រោះតិន័យនេះគេគ្រាន់តែនេះណាគេគ្រាន់តែសន្និដ្ឋានទេ ព្រោះមានតែ100នាក់ in this manner will be contain the true proportion ការវាតម្លៃទៅលើស្ថិតិវាមិនប្រកាស100%ទេគ្រាន់តែជាការ ទូទាយការប៉ាន់ស្មានមើលតោះណាកន្លែងហ្នឹងឧទាហរណ៍បន្តមកមានណា determine ទៅលើ sample size ដូចជាចប់លើហើយ determine ទៅលើការ កំណត់ទៅលើទំហំប៉ាន់គំរូ សម្រាប់ មធ្យមសម្រាប់សមាមាត្រណាអូខេគឺបញ្ចប់ប៉ុណ្ណឹងហើយចាំធ្វើលំហាត់បន្ថែមទៅមានចម្ងល់អីចាំសួរណានេះរ n រ n បើ if data is unknown ជាមួយ known ធ្វើអីធ្វើអីនេះមកមកបានទាំងអស់នេះរ n require sample size example 95% confidence ទៅលើ z ស្មើប៉ុណ្ណេះអញ្ចឹងតាមរូបមន្តកណនីទៅឃើញ n ស្មើប៉ុណ្ណេះ អ្នកអ្នកចង់រអឺពេលខ្លះយើងអត់ដឹងតែអឺចង់ធ្វើការ សិក្សាស្រាវជ្រាវមួយចំណុចចំណុចនេះយើងចង់ធ្វើការសិក្សាស្រាវជ្រាវមួយ ដែល មានអឺទៅលើអីចឹងទៅថាអើដូចអ្នកប្រើដៃឆ្វេងមិញទៅឬក៏អ្នកចូលចិត្តរៀនស្ថិតិឬក៏ អឺអតិថិជនដែលគាត់និយមទិញទំនិញអនឡាញណាអតិថិជនដែលគាត់ទិញទំនិញទំនិញអនឡាញរាល់ថ្ងៃគូគាត់ទិញប្រភេទទំនិញបែបណាអេយ៉ាបតរបស់គាត់អញ្ចឹងយើងចង់ទៅសភាចំនួនមនុស្សប្រមាណនេះអត់ដឹងដល់ពេលអត់ដឹងយើងត្រូវប្រើរូបមន្តនេះ determine ទៅលើ sample size ដើម្បីរកចំនួន n អូខេអញ្ចឹងតាមរូបមន្តនេះយើងអាចកណនាទៅរកឃើញចំនួន n ដែលយើងត្រូវយកមកសម្ភាសឬក៏ត្រូវសួរនាំត្រង់ចំណុចហ្នឹងណាចឹងតាមរយៈរូបមន្តហ្នឹងយើងស្គាល់ដែរនេះ determine ទៅ sample size for proportion you must know ដើម្បីដឹងយើងត្រូវមាន ស្គាល់ចំណុចទាំងអស់នេះ បាទអូខេអញ្ចឹងតាមរយៈនេះ how large sample would be necessary to estimate true proportion effective to large population ដែលមានចន្លោះជឿជាក់95% ចឹងដើម្បីតែរកបានគឺយើងត្រូវជឿជាក់លើ95%តាមរូបមន្តនៃការកណនី E ស្មើ0.03 proportion 0.2 0.12នោះដើម្បីយកមកវាតម្លៃទៅលើចំណុចនេះនេះតាមលំហាត់ហ្នឹងណាគេប្រាប់ assumption ទៅលើ pilot sample sample base ស្មើជាមួយនឹងប៉ុណ្ណេះយកមកជំនួសចូលក្នុងរូបមន្តហ្នឹងទៅឃើញ sample ដែលយើងត្រូវយកមកសម្ភាសគឺ451នាក់ហើយរូបមន្តហ្នឹងអាចយកទៅប្រើបាននៅឆ្នាំទី4ពេលយើងធ្វើ ការស្រាវជ្រាវធ្វើសាណាបញ្ចប់អីយករូបមន្តហ្នឹងទៅយកទៅកញ្ញាបានណាយកទៅកញ្ញាទៅ estimate ទៅលើ95% 95%នៃ alpha គឺ z ស្មើជាមួយនឹង1.96ចំណុចហ្នឹងហើយយកមកជួសជុលក្នុងរូបមន្តហ្នឹងឃើញចំនួនហ្នឹងជាក់ស្ដែងណាអូខេអានេះតកតងជាមួយនឹង search advantage of statistic sampling auditing ការវាតម្លៃទៅលើអស់ហើយ ណារក sample អូខេណាមេរៀនចាប់បាត់ហើយមកមេរៀនហើយនៅសាលលំហាត់អញ្ចឹងរឿង3ចំណុចតែត្រូវធ្វើអឺការរកចេះរក sample size sample size ចេះរក t distribution ណាចេះរក t distribution ចេះរក z កណនីទៅលើ sample size អី3ចំណុច4ចំណុចអញ្ចឹងអាចធ្វើបានដែរអូខេអញ្ចឹងគឺមានប៉ុណ្ណេះណាមានចម្ងល់អីមុនពេលយើងលាគ្នាហើយឬក៏ចាំសួរថាដល់លំហាត់ដាក់លំហាត់ទៅសើចាំសួរអាហ្នឹងល្អមួយយ៉ាងដែរអូខេតោះអត់តលោកគ្រូតាមុនហ្នឹងហើយបាទ ចូលដំបូងមានលោកគ្រូមានហៅ attendant គ្រូមិនទាន់បានហៅ attendant ទេអត់អី attendant ចាំគ្រូឆែកនៅក្នុង attendant list អត់លោកគ្រូ midterm សប្តាហ៍ណាដែរលោកគ្រូ midterm ចាំមើលសប្តាហ៍ក្រោយដាក់លំហាត់មួយពីរធ្វើលេងគេដាក់បន្ទុក attendant តែម្ដងពេញសយសួរសំណួរលេងលេងមានម៉ូតមេយ៉ានសួរខ្ញុំឆ្លើយអញ្ចឹង មធ្យមមួយមធ្យម population មួយណាអី vivo 800ជាអត់ទាន់ធ្វើចេះចាំប្រឡងខ្ញុំចេះគ្រូបាទអរគុណច្រើនលោកគ្រូអរគុណច្រើនអូខេអូខេតាអញ្ចឹងឥឡូវអឺ discard ចោលទៅ បាទអញ្ចឹងយើង អាចជួបគ្នាប៉ុណ្ណេះ ហើយសង្ឃឹមថាយើងសប្តាហ៍ក្រោយត្រៀមណាគ្រូដាក់មកលំហាត់ពីរលំហាត់ធ្វើតាមទ្រលដាក់អាមេរៀនថ្មីនឹងត្មងអាមេរៀនចាស់អាមេរៀនចាស់វិញហ៎ស្រួលជាងហ៎អាមេរៀនថ្មីទៀតលាក់បងអីយ៉ាចាំមើលគ្រូដាក់លំហាត់អីធ្វើសិននឹងឯងហើយចាំរួចចាំយើង មើលតាមជាក់ស្ដែងទៀតអូខេអញ្ចឹងអឺគ្រូបញ្ចប់ប៉ុណ្ណឹងអញ្ចឹងហើយតកតង attendance ចាំគ្រូឆែកតាម attendance list ខ្ញុំមើលគ្រូជាស្រ័យលោកគ្រូជាស្រ័យលោកគ្រូថ្ងៃហ្នឹងមានមិត្តម្នាក់សុំច្បាប់ឈ្មោះពេទ្យស្មីលេខរៀងទី62លោកគ្រូ63លោកគ្រូវាយវាយវាយចូលវាយចូលក្នុង Telegram កុំឲ្យគ្រូភ្លេចបាទអរគុណច្រើនលោកគ្រូ ចាតែប៉ុណ្្នឹងទេអញ្ចឹងណាចាសុខសប្បាយទាំងអស់គ្នាហើយត្រង់ត្រៃរៀនសូត្រយើងបាទបាទបាទលោកគ្រូជំរាបលាលោកគ្រូអូខេបាយបាយលោកគ្រូ